11ខែខាសុចវត្តសំតទៅឆ្នាំទីអន្តរៈពុទ្ធសករាជ2540ប្រាក់និទានសករាជ1946ថ្ងៃហើយដែលយើងបានស្ដាប់ធម៌ចុងណាធម៌មានធម៌នៅក្នុងថ្ងៃនឹងអាត្មាសម្ដែងធម៌ជាប់គ្នា គេហៅយកធေါ်ដើមកណ្ដាលចុងផ្សារចូលគ្នាដើម្បីយកទៅបនិបត្តិងាយស្រួលតើយើងទៅធ្វើដូចម្ដេចទៅនេះសូមសម្ដែងអំពីពេលដែលយើងអង្គុយនមស្ការនេះពេលអង្គុយនមស្ការហ្នឹងណាតើកិច្ចសន្បត្តិធ្វើយ៉ាងម៉េចក្នុងសម័យដែលយើងនមស្ការថ្វាយបង្គំព្រះ គឺថាដំណើរដំងដៃគឺយើងត្រូវរៀបចំផ្លូវចិត្តពេលគុំព្រះនឹកដល់ប្រពុតស្មោយស្វែងគុំព្រះមិនបាននឹកដល់ពុទ្ធគុណស្វែងគុំធម៌ទៅនឹកដល់ធម្មគុណស្វែងគុំប្រពុតនឹកដល់ពុទ្ធគុណស្វែងគុំធម៌នឹកដល់ធម្មគុណស្វែងគុំប្រសងនឹកដល់សង្ឃគុណនេះសោត អេសវិសោប្រខាតោសុបរិបណ្ណោនៃនមស្ការឲ្យទៀតឲ្យទុំចាពុទ្ធគុណចប់ទៅថ្វាយអង្គមហួរចឹងទៅបើថ្វាយអង្គមវាថ្វាយអង្គមតែម្ដងទេដបងដៃ3ដងប៉ុន្តែដល់ពេលសូត្រនេះពុទ្ធគុណចប់វាថ្វាយអង្គមតែម្ដងធម្មគុណថ្វាយអង្គមម្ដងទៀតសង្ឃគុណថ្វាយអង្គមម្ដងទៀតហើយបានចាំសមាធិសិល កំណត់សិលរបស់ខ្លួនរចនាសិល5ក៏3កាន់យកសិល5នរចនាសិល8កាន់យកសិល8នរចនាសិល10កាន់យកសិល10សូត្រស្វាប់ជាចប់ស្វាប់ជាហើយបានលើកភ្នែនណាលើកភ្នែនណានេះពេលមកការលើកភ្នែនពេលភ្នែន ជើងស្ដាំស្រួលលើជើងឆ្វេងនំកល់កាយត្រង់យើងចំភ្នែកឲ្យបានត្រង់ល្អដាក់ចិត្តប្រមោទខាងក្នុងហើយចាប់ពិចារណានៅសិលសខាទួនបានកាន់ហើយគ្រប់សខាបត់តើមានបាច់ដែរឬទេហើយវិធីឆែកសិលបើសិនជាមានដាច់បើសិនពិចារណាទៅមិនមានដាច់សខាបត់ទេទុកជាការស្រេច បើសិនជាប្រចារណាទៅឃើញញាតបាច់ឬក៏សៅមងនៅសិក្ខាបទណាមួយតាមផ្លូវចិត្តវាមិនទាន់កាយកម្មវិច័យកម្មនៅថាទេប៉ុន្តែចិត្តនេះវានឹកគិតត្រូវសមាទានខ្លួនឯងអតិដ្ឋានសិលមកពេលហ្នឹងអាត្មាអញជប់ធ្វើតទៅទៀតហើយនឹងធ្វើសេចក្តីសង្រួមតទៅព្រោះអំពើដែលដាច់សិលជាហេតុនាំឲ្យកើតក្នុងអបាយភូមិ រូបពេលសូរកាដេតឆានហើយចាំប្រមូលចិត្តសង្កត់ចិត្តដាក់ទៅខាងក្នុងធ្វើនឹងសេចក្តីសម្រួលប៉ះដៀលខ្លួនឯងណាប៉ះដៀលខ្លួនឯងលែងប្រព្រឹត្តតទៅទៀតខំប្រឹងដកខាត់សិលអង្គុយកំណត់ដល់យើងអតិថានចឹងទៅចិត្តនឹងមានហេរិអោតបៈមានសង្វរធរមានការខ្មាស់បាបស្លឹកនឹងអំពើបាបហើយមានសេចក្តីសង្រួម បានចាប់ចម្រើននៅអាណាបានស្ទេណាឃើញទេចម្រើននៅអាណាបានស្ទេតែតាមនឹងហើមចេញវែងចូលវែងចេញវែងចូលវែងរហូតចេញផ្លេចូលចេញផ្លេរហូតដល់ស្ងប់រហូតដល់ស្ងប់នេះពេលស្ងប់ហើយបានចិត្តជាឧបេក្ខាហើយមិនមានលៀបដែនទៅខាងណាទេ គឺយើងត្រូវមានសតិរលឹកមានបញ្ញានឹងរលឹកមើលខ្យល់ដែលមានភាពលហើយលហើយដែលមានក្នុងកាយនេះក្នុងខ្លួនយើងណានេះយើងពិនិត្យមើលខ្យល់ក្នុងទូក្នុងពោះយើងនៅភាពលហើយលហើយដែលផ្សាយចុះនិងផ្សាយឡើងលែងបានគិតពីរឿងចូលចេញលែងបានគិតពីរឿងចេញវែងចូលវែងចេញខ្លីចូលខ្លីអត់ទេ ក្រំតែធ្វើការដកដង្ហើមចេញចូលតែត្រួតពិនិត្យទៅលើលក្ខណៈលហើយលហើយដែលផ្សាយទៅក្នុងកាយទៅចំសតបាតជើងហើយកាយខ្យល់ក្នុងកំអាតាន់ទឹកខ្យល់ក្រៅខ្យល់ក្នុងហើយត្រួតពិនិត្យយូរយូរទៅបញ្ញាមុខជាបានឃើញហើយ បានឃើញនៅភាពលហើយលហើយទាំងអស់ដែលផ្សាយទៅក្នុងកាយហ្នឹងហើយចាប់ទៅចំសតបាតជើងមុខជាបានឃើញហើយមិនមែនត្រឹមតែឃើញត្រឹមតែខ្យល់ទេលខូចលហូតដល់ឃើញបត្រៃលក្ខទៀតឃើញទេឃើញការអស់ទៅនឹងសូន្យទៅរបស់ខ្យល់ហ្នឹងកើតរលត់កើតរលត់តាំងឡើងអស់ទៅតាំងឡើងអស់ទៅដូចជាដុំនៃពពុះទឹកវាអាចទៅឃើញមកនោះ ចលដែលកំពុងតែប្រព្រឹត្តទៅពេញកាយហើយនឹងក្រុមចិត្តដែលកំពុងធ្វើការសោយធ្វើការចាំធ្វើការគិតធ្វើការដឹងភាពលហើយលហើយទាំងអស់ដែលផ្សាយទៅក្នុងកាយពេលមើលខ្យល់បានអស់ហើយយើងក៏បីកំណត់នៅចិត្តដតីដូចជាផែនដី ចិត្តរឹងចិត្តក្តៅហើយនឹងចិត្តទឹក៣ទៀតទៀតទៅពិនិត្យទៅឃើញសភាពអរិនក៏មានសភាពក្តៅក៏មានសភាពទៀតសើមស្ាយទៅក្នុងខ្លួនក៏មានដែរទៀតនឹងគឺឃើញលក្ខណៈឃើញពិចារណាមើលក្តៅចំហាយក្តៅដែលផ្សាយទៅក្នុងកាយចាប់ឲ្យចង់សត្វបាត់ជើងដែលយើងបានកំណត់ខ្យល់រួចហើយណាកំណត់ខ្យល់រួចហើយ ដឹងថាអូនេះខ្លះហើយក្រុមខ្យល់ហើយចេះតែដង្ហើមចេះតែចេញចូលជាធម្មតាអញ្ចឹងទៅពីពុទ្ធភ្លើងចំហាយក្តៅដែលផ្សាយទៅពេញកាយកាយហើយបានឃើញប្រចាស់ឃើញនៅសភាពក្តៅក្តៅនឹងថែមទៀតផ្សាយទៅដល់ឃើញចំអស់សេចក្តីចូលចិត្តកាលឡើងជឿជាក់ប្រកបថាទៀតភ្លើងមានមែនបានពីហ្នឹង បានយើងពិនិត្យទៅលើភាពរឹងដែលជាទួដងរូបចាប់ពីចុងសតបាតជើងតាមផ្លូវបញ្ញាគឺឃើញទៀតហើយបានយើងពិនិត្យមើលភាពសើមភាពសើមសំបីតែញើសហូរអត់ខ្លួនក៏វាជាចិត្តទឹកយើងកាន់យកភាពសើមតាមផ្លូវចិត្តដឹងដោយផ្លូវកាយដោយអាស្រ័យលើចិត្តអតីត ឃើញភាព4ណាហើយធ្វើការបែងចែកចាប់ពីចុងសតវត្សជើងធ្វើការបែងចែកជាចំណែក4ឃើញទេរឹងរាក្តៅរហើយធ្វើការបែងចែកអោរាងកាយនឹងមានត្រឹមតែ4ចំណែកតែរឹងរាក្តៅរហើយផ្សំគ្នាមកបើមិនជាដកចេញមានកាយទេអត់ដកចេញអត់មាន ហៅរូបធម៌ដែលកំពុងធ្វើការដឹងនឹងជានាមធម៌ហើយណាកាយឬហើយយើងពិចារណាចិត្តម្ដងណារំរាលក្តៅលហើយបានហើយឥឡូវយើងពិចារណាចិត្តចិត្តដែលធ្វើការដឹងណាចិត្តចេតសិកដែលធ្វើការដឹងរឹងរាក្តៅលហើយមិញយកមកធ្វើជាអារម្មណ៍របស់ចិត្តណា របស់បញ្ញាវិញបានជាអារម្មណ៍ឃើញថានេះក្រំតែជានាមធម៌កើលុតតគ្នាម្ដងទៅធ្វើការដឹងលហើយម្ដងធ្វើការដឹងក្តៅម្ដងធ្វើការដឹងរឹងម្ដងធ្វើការដឹងសើមហ៎ចិត្តហ្នឹងបានហៅនាមព្រោះតែរវល់ទៅធ្វើការដឹងហ្នឹងឯងអោនទៅម្ទេសចប់ រាវក្តៅលហើយនេះនេះជានាមធររឹងរាវក្តៅលហើយជាទួរូបធរចិត្តដែលដឹងរឹងរាវក្តៅលហើយជាទាននោះនាមធរណានេះបញ្ញាកាលឡើងចឹងណាបញ្ញាសុខអ្នកឃើញអ្នកដឹកញ្ញាអ្នកឃើញអ្នកដឹងនៅរឹងរាវក្តៅលហើយ ហើយបញ្ញាជាអ្នកដឹងនៅចិត្តដែលដឹងនៅរឹងរាក្តៅលហើយណាអើពេលហ្នឹងយើងពិនិត្យទៅបែងចែកជាចំណែកពីរទៅឃើញអត្តភាពចាប់វិចំសតបាតជើងដែលមានចិត្ត4ជាក្រុមរូបហើយចិត្តដែលសម្រាប់ដឹងជាជាក្រុមនាមមានតែពីរឯងណានាមជ្រៅក្នុងរូបហ្នឹង ដូចម្ចាស់ផ្ទះអញ្ចឹងជ្រោកនៅនឹងអញ្ចឹងឃើញសភាពពីរផ្សេងគ្នារាងកាយហ្នឹងជាតួរូបជាតួនាមជ្រោកក្នុងរូបដូចម្ចាស់ផ្ទះជ្រោកក្នុងម្ចាស់ផ្ទះមានឃើញខ្លឹមសារអីស្គាល់រូបស្គាល់នាមហើយ រូបធម៌និងយមធម៌ឯងតែងកើតឡើងដោយកម្មជាបច្ច័យនេះកម្មជាបច្ច័យនិយាយទៅកម្មអាមត្តចឹកកុំឲ្យកប់បញ្ញាមកបច្ច័យសត្វដែលអន្ទូលទៅអន្ទូលមកក្នុងសង្សារតែងកើតនឹងពីរកម្មជាអ្នកតបតែងនៅរូបធម៌នាមធម៌នេះ កម្មជាបច្ច័យគុណកាយក្នុងចិត្តនេះដែលបានកើតឡើងមានអាយុមានពណ៌សម្បុរមានសេចក្តីសុខមានទៅជាស្ត្រីរាងកាយហ្នឹងមានទាំងកាយមានទាំងចិត្តមកពីកុសលដែលបានធ្វើពីការមុនមកហើយចិត្តក្រោយទៀតក៏មកពីកុសលដែលបានធ្វើក្នុងចិត្តនេះជាពិចារណាថាមកពីកម្មដូច្នេះ នៅក្នុងសម័យដែលកំពុងសាងធរនឹងឈ្មោះថាបានសាងនៅកម្មបច្ច័យនៅកុសលធម៌ហើយនឹងកុសលធម៌ហើយរូបរាងកាយនឹងមានខ្លឹមសារទាំងចិត្តទាំងរាងកាយទាំងការដឹងមានខ្លឹមសារទាំងអស់ណាទៅឃើញការអស់ទៅនឹងសូន្យទៅពណ៌នាមធម៌ ឃើញរាងកាយយើងនេះដូចផ្ទះចិត្តដឹងនៅក្នុងខ្លួនហ្នឹងមករត់ថេទៅថេមកតាមស្ពាភ្នែកវិជាចំោះណាត់កាយលឹកកាយលឹកកាយទៅប៉ុណ្ណោះតួសត្វតួបុគ្គលហើយតួស្រីតួប្រុសហើយការប្រកាសយើងបានស្គាល់រូបធម៌នាមធម៌មែនទេស្គាល់ទេហ៎ អាចស្គាល់បានទេអត់មកសំដែងទៅអញ្ចឹងណាឧបធននិមធនហ្នឹងនិយាយស្គាល់ណាយើងណានឹងយើងពុះទៅមានរឹងរាវក្តៅឡើងហើយនៅក្នុងបែកទៅ4ហើយចិត្តសម្រាប់ដឹងហ្នឹងវានៀមរាងកាយហ្នឹងវាជាតួរូបអញ្ចឹងមានតែពីររូបធម៌នាមធម៌ដូចគ្នាទេដូចគ្នា បើបញ្ញត្តិនិយាយទៅផ្សេងគ្នាបរិមត្តមិនផ្សេងគ្នាទេមត្តមានត្រឹមតែរូបធម៌នាមធម៌ដូចគ្នាហើយឯបញ្ញត្តិចេះតែមានផ្សេងគ្នាហើយណានេះបងណានេះប្អូនណានេះកូនណានេះម៉ែណានេះប្តីនេះប្រពន្ធនេះតានេះយាយនេះស្រីនេះប្រុស នេះក្មេងនេះចាស់នេះលោកសង្ឃនេះកុហកនេះបបិចិត្តនេះស្ដាច់ស្រីកុងសីណាមានអក្រអ្នកសុំទានអ្នកមានបុណ្យស័កចិត្តតែមានហើយយ៉ាងនេះដូចគ្នាទាំងអស់នេះចាមនេះចិននេះឈៀននេះយួននេះទៀមនេះថៃនេះអង់គ្លេសនេះបារាំងសេះនេះអាល្លឺម៉ង់មានឈ្មោះផ្សេងផ្សេងគ្នាទាំងអស់បញ្ញត្តិធម៌ តែរបរមត្តធម៌មិនផ្សេងគ្នាទេគឺមានតែរូបធម៌នាមធម៌យល់ទេដល់តនេះយ៉ាងហ៎ដូចគ្នាទេអើលោកយាយដូចលោកយាយដែរលោកយាយដូចអាត្មាដែរយ៉ាងហ៎ដូចគ្នាទេដូចគ្នាសម្រាប់ភាពយើងមានរបស់ស្មើគ្នារូបធម៌នាមធម៌កាលណាបើបានឃើញចឹងអស់វណ្ណៈ តាមជាព្រះលោកដកវណ្ណៈ4ចោលហ្នឹងណាខតយៈវណ្ណៈព្រាមណៈវណ្ណៈវិស្យវណ្ណៈសត្រវណ្ណៈវណ្ណៈ4ព្រះដកចោលអស់វណ្ណៈខតយៈស្ដាច់ដូចបកោណាស្ដាច់ព្រាមណៈអ្នកបង្រៀនស្ដាច់អាចារ្យបង្រៀនស្ដាច់ សារយៈពួកព្រាននឹងពួកគ្រូព្រានហ្នឹងហើយវិស្យៈអ្នកជួញឧបការសត្វព្រះអ្នកសំទានលីសែងអ្នកក្នុងលោកចៃវណ្ណៈអាស្រ័យទៅលើការងារយល់ទេចៃវណ្ណៈទៅលើការងារអ្នកដើរសំទានគេចូលមកគេហៅសត្វព្រះអ្នកនឹងគ្រាន់បើស៊ីអញ្ចឹងជីវិតវាស្យ អបើសិនជានៅនឹងបង្រៀនគេព្រាមណាស់បើសិននឹងស្ដាច់ផែនដីគ្រប់គ្រងខត្តយៈឲ្យឈ្មោះទៅតាមនឹងដែរតែដល់បរមត្តធរមិនមានឃើញស្ដាច់ព្រាមម្នាក់វេស្យៈហើយនឹងសត្វព្រះឡើយមានសំតែរូបនាមយល់ទេឃើញទេខែកមើលមើលអញ្ចឹងមែនទេដូចគ្នា ម្លោះហើយដល់នឹងមិនមែនស្រីមិនមែនប្រោសមិនមែនបុគ្គលមិនមែនសត្វមិនមែនគេមិនមែនយើងមិនមែនអញមិនអញអត់មានអីទាំងអស់វាសំតែរូបធម៌នាមធម៌ណែអញ្ចឹងអស់ការប្រកាន់គ្នារូបធម៌នាមធម៌កើតឡើងតាមហេតុតាមបច្ច័យណែណែណែអ្នកណាសន្សំកុសលច្រើនទៅវិបាកកុសលច្រើនទៅ ណាណាសន្សំអកុសលច្រើនទៅវិបាកអកុសលទៅញ៉ែញ៉ែញ៉ែវាតាមខែតាមវិស័យកើតឡើងអត់មានយើងរត់ខទៅអត់ត្រូវការប្រកាន់ជនណាម្នាក់ទេគេធ្វើអីក៏សមដែរគេធ្វើអីក៏សមដែរតាមខែតាមបច្ច័យហ៎ឥឡូវស្មាននិទានរឿងមួយឲ្យបានឃើញព្រះដ៏មានសតិសមាបតីហ៎លៀងសមាបតី ជាសោតសាបណ្ណៈក្រុមនាងខុចចិត្តរាខុចចិត្តរាមាននឹងកោបហើយខ្ញុំនាងសមាវតីហ្នឹងឯងមានជន500នាក់អ្នកបម្រើនាងសមាវតីជាមហេសីនៃស្ដេចទី1គឺស្ដេចឧទេពហើយស្ដេចហ្នឹងមានប្រពន្ធ3សមាវតីវាសិលតតានិងនាងកន្តយាមាន3តែនឹងមានប្រពន្ធ3តែតែហ្នឹង ទៅរៀននៅកកោ30ហើយក្នុងចំនួនជនទាំង3នោះចុះតែមានបរិវារ4 500ម្នាក់អញ្ចឹងមានតែនាងសមាវតីទេដែលជាអ្នកដល់នៅបត្រៃរដ្ឋជាជាចំពោះគុណពុទ្ធពធបសង្ឃតាំងសិលមានឋានៈជាសោតាបណៈនាងវិសិលកតតាជាបុគ្គលមួយមិនមានការអីនឹងស្គប់បីនឹងលើកឡើងយកមកនិយាយស្ដីទេ នាងកណ្ឌយាព្រាមជាស្ត្រីមានគំនុំជាមួយនឹងព្រះដ៏មានអធិនេះស្ត្រីហ្នឹងណាមានគំនុំព្រះចានាងនៅកមុំមកនេះតែមិននិយាយស្ដីទៅដល់នោះទេទុកពេលក្រោយនិយាយតែប៉ុណ្ណេះនិយាយថាអាត្មាសម្ដែងថានាងហ្នឹងតាមរករឿងព្រះតែតាមមិនបានជួលគេជេរក៏ជេរហើយក៏អត់ប្រយោជន៍ ធ្វើអីក៏អត់បានការម្ល៉េះហើយនឹកឃើញថាអាត្មាអញបៀតបៀនព្រះដល់មានភាពម៉ានទេបើចឹងត្រូវបៀតបៀននាងសមាវតីដែលជាកូនរបស់ព្រះវិញលេខគ្នាណាមកររឿងនាងសមាវតីវិញតាមផ្ដន់ទីតាមផ្ដន់ទីនៅក្នុងសម័យថ្ងៃមួយនាងសមាវតីជាស្ត្រីដូចថាសោតាបណ្ណមានធម្មតាណា ឲ្យសោតប្រាប់បណ្ណាំដែលស្ដាប់មកអំពីព្រះទេនាងខុចចិត្តរាទៅស្ដាប់នាងហ្នឹងច្រើនបេះផ្កាទៅយកផ្កានោះទៅដល់ឈៀង10ធေါ်ទៅសញ្ញេទៅយកធေါ်នោះមកសម្ដែងឲ្យក្រុមវិលាមកហ្នឹងបានសញ្ញេទាំងអស់គ្នាទៅសោតប្រាប់បណ្ណាំដោយផ្កាស្លែក10ធေါ်តគ្នាហើយនឹងខុចចិត្តរានកោបកោមេប៉ុន្តែប្រាជ្ញាណាស់ដល់ពេលនេះបានសោតតាមយាមព្រះសន្តិភាពមកមកត្រូវទ្រង់បត្រៃប្រប់ ដែលចង់ឃើញព្រះមុនមួយឆ្នាំស្ដែតតែងតែងចេះផ្សារនឹងព្រះដ៏មានភាពណាញ៉ាខ្លាំងណាព្រះឆាន់លោកយាងតាមអែបនឹងចង់ស្វែងគុំព្រះតែមិនហ៊ានមិននឹងធ្វើម៉េចនងគ្នាលោកហែកជាងទៅទៅទៅទៅស្វែងគុំវាលឺទៅម្លឹងចង់ឃើញព្រះស្វែងគុំតែមិនសោតតាដែលមិនបានឃើញប្រភពសោះនាង ទៅយានេះកម្មនិយានេះគេហៅស្ត្រីគំនុំអុចអើម្ល៉េះហើយក៏ទៅប្តឹងផ្ដល់បែកតែនបពុទ្ធមហារាជនាងសមាវតីមិនស្រួលទេមិនស្រួលជាមួយនឹងព្រះទេពីព្រួយណោះព្រះអង្គទៅលើមើលទៅអញ្ចឹងលហើយអស់ហើយគ្រាន់តែតាមមើលព្រះដែលតែដាក់ដើរទឹកកំពុងតែអោនមើលនៅនាងធ្វើអីហ្នឹងដល់បពុទ្ធព្រះស្វាមីខ្ញុំព្រះអង្គ ជ្រះស្វាមនឹងព្រះដ៏មានពភាហើយចង់ឃើញព្រះដ៏មានពភាម្ល៉េះហើយរកឱកាសដើម្បីទៅគាត់មិនបានមានតែប៉ុណ្ណឹងទេព្រោះខ្ញុំព្រះអង្គជាក្រុមស្រីក្នុងវាំងគឺស្រាប់តែស្ដេចអនុញ្ញាតអីបើអញ្ចឹងរឿងអញ្ចឹងនេះអញ្ចឹងម៉េចនាំគ្នាធ្វើពួចទៅណែផ្ទះដាក់អត់ពួចទេណាវានោះអត់មានពួចទេបានឲ្យជាងជាពួចអញ្ចឹងដើម្បីមើលព្រះហ្នឹងហ្មងកុំឲ្យពិបាកអោននេះអញ្ចឹងហ៎ ឯនោះអុចអាមកថានាងនឹងលបលួចស្រឡាញ់ផ្ទះមិនស្រួលបានដល់មកសួរការពិតផ្ទះទៅវិញបានដាក់ជានាងទៅមកគាត់និយាយថាអីឯងថាញុះញង់ឲ្យមានទៅចាប់នាងហ្នឹងឥឡូវមានឯណាបើទៅជាបើកសេរីភាពទៅវិញពីព្រោះដែលពេលហ្នឹងចេះខ្លានឹងព្រះណាស់ណាចេះខ្លានឹងព្រះណាស់ហើយមិនជឿទេគាត់និយាយមិនជឿទេម្ដងទៅអង្គទៅញុះញង់ដល់បបិទ្ធព្រះអង្គ បើព្រះអង្គមិនជឿទូប្រោះបង្គំទេបងធ្វើតាមទូបង្គំវាសោតមើលនាងសមាប្តីអត់ស្រួលជាមួយព្រះទេអត់ស្រួលទេបោះជាមទទួលហើយព្រះអង្គជឿយកយកមន់8យកមកឲ្យពិសោតព្រះអង្គយកមន់នឹងឲ្យនាងនឹងស្លថ្វាយព្រះអង្គទៅបើព្រះអង្គមិនបើនាងមិនធ្វើទេចាំព្រះអង្គលេខតទៀតយកមន់ហួសមកអើគ្នាសុំសត្វ ឲ្យអាទុកមៀនោះយកមន់ហួសមកយកមកដល់មន់បីលូតព្រាតចែកចំណងនាងខ្នងណាទេយកអីចឹងមកខ្ញុំត្រូវការទេលោកខ្ញុំជាអ្នកកាន់សិលសោតតាឲ្យខ្ញុំជាអ្នកកាន់សិលឲ្យខ្ញុំទៅសន្លប់មន់ស្វាយបរិជាមិនកើតអត់កើតទេញ៉ែឲ្យគេយកមន់ចេញទៅញ៉ែតែយកមន់នឹងចេញទៅ តែត្រូវនេះយូរយងទៀតហើយអត់បបិទ្ធមហារាជបើព្រះអង្គមិនទាន់ទាព្រះអង្គលើមើលទៅឲ្យយើងនឹងធ្វើចង្ហាន់ស្វាយប្រាប់ដល់មានភាពវិញមើលបើមិនធ្វើអើបើចឹងអាចទៅធ្វើវាមើលចឹងឲ្យគេទៅធ្វើនាងកនយានឹងយកមន់ងាប់8ដោព្រាមណាយកមន់ហួសចាញ់ណាដឹងហើយដើម្បីញុះញង់ធ្វើមិនសម្លាប់ឲ្យបានយកមន់8មកប៉ុន្តែមន់ងាប់ហើយយកទៅឲ្យនាង តមាប្តីក្រុមគេថានាងចូលនាងស្លឲ្យប្រាប់ដល់មាននភាឯនោះឃើញវន់ងាប់មានអីអញ្ចឹងចូលចិត្តហើយមកយើងស្លតែជួយយើងព្រៀមហើយបានទៅទូថាបើប៉ុតព្រះអង្គឃើញបើព្រះអង្គឲ្យស្លអត់ទេបើបើព្រះអូទៅហើយគាត់គុណតែព្រះអង្គអត់ស្រួលទេណាអត់ស្រួលទេប្រសិនជាបុគ្គលបេះដូងរឹងគាត់មកនឹងថានឹងថាទេញ៉ាំនេះញុះញង់ហ្នឹង គឺនឹងមិនមែនសាច់ដងនេះអញគុណមើលទៅវាច្រើនដងធ្វើឲ្យទៅមកអត់រវល់ពីព្រោះព្រះប្រពុតណាទៅត្រូវនាងសមោក្តីមិនដែលមាននាងសមោក្តីជាអ្នកធ្វើបន់ស្វែងគុំអត់ទៅយកក្តីអត់ទៅអត់រវល់ហ្មងក្នុងមកចំណុចទៀតទៀតហ្មងព្រោះកាន់តែមិនជឿហើយកាន់ជឿព្រោះអុចអាលទៅញឹកហើយកាន់តែមិនជឿហើយណាណាអុចអាលច្រើនស្ដែកទៅទៀតទេញ៉ាពុកមា យកពោះវែកមួយឲ្យស្ដែកតែនឹងមានប៉ិនប៉ិននឹងប៉ិនទេវតាអីគេថាធ្វើសង្គ្រាមប៉ិននឹងកាលណាដេញដេញម៉ាំងចឹងដេញតែងមួយខ្សែមួយតម្រូវទាំងអស់រត់បាត់ជើងអត់នៅទេដេញមួយទៀតអាខ្លះងាកមើលរត់ដេញមួយទៀតអារមីខំខំស្បាច់ទៅចូលមកថ្វាយគុកប៉ិននឹងប្រកែណាទេវតាឲ្យការនៅព្រៃហ្នឹង ហើយប្រឡែងប្រឡែអត់ទុកទេហ៊ានតមកការពុកនៅស្អីវានឹងវែងឆ្ងាយណាហើយដល់ពេលអញ្ចឹងទៅដល់ពេលអញ្ចឹងទៅយកប៉ុណ្ណឹងមកដាក់ក្នុងស្នោកនេះយកពោះវែកដកចកោមចេញទាំងអស់មកដាក់ក្នុងស្នោកហើយពរាជាកណាប្រពន្ធច្រើន2 3ហ្នឹងគេដាក់វេនគ្នាហើយអាយុនេះខាងណែអាយុនេះខាងណែអាយុនេះខាងនេះអញ្ចឹងញ៉ាហើយដល់វេនសមាបតីយកពោះក្នុង យកពួកក្នុងនឹងអុយដាដែរយកគម្រមការដំពិនទៅលោកឡែផ្ទុំជាមួយមហេសីពេលថ្ងៃបាយហើយយើងស្រួលអញ្ចឹងទៅយើងសម្អាប់ដីលោបលោបទៅដកអាឆ្នុកណែនយើងគាត់និយាយដកអាឆ្នុកនោះអាឆ្នុកពោះវែងវាចេញមកទៅពោះវែងវាអត់បាយមកប្រហែលថ្ងៃហើយវាហេវវាវាចេញមកខខខឯនេះទៅដោះឆែកហ្មងណែស្ដាច់ល្ងប់ងាប់ឥឡូវហើយ ណែមើលពោះវែងងាប់ឥឡូវហើយងាប់ឥឡូវហើយក្រោយឡាប់ឃើញពោះវែងមែនឃើញនេះខ្ញុំប្រាប់មិនជឿណាខ្ញុំប្រាប់ថាយើងសម្លាប់មកដេកពងសម្លាប់ហ្មងហើយនៅតែមិនជឿទៀតឥឡូវឃើញនេះឃើញភ្នែកហ่ะជឿហ្មងជឿព្រាមពេលហ្នឹងជឿហ្មងអីនាងសម្មាវតីឯស្មានវាត្រឹមត្រូវស្មានវាគ្រាន់បើវាគិតសម្រាប់ឯងយកពោះវែងមកឲ្យខំឯង ដល់ហ្នឹងខំខ្យល់ហើយទៅខ្យល់លេចចងក្រុមយើងសមាបដេញមកជួចងបាញ់ចោលមកធ្នូវរាជាតែមួយបាញ់ឆាំងធ្លាយ500មកគាត់ធ្នូហ្នឹងបាញ់ផាច់ធ្លាយ500ចេញទៅបាត់នឹងទៅជួណាខ្លាំងហើយព្រួយហ្នឹងដល់ចងចឹងទៅបានយើងសមាបដីហ្នឹងទូមានសាវៈពេលយើងទាំងអស់ថាយើងរាល់គ្នារឿងទាំងអស់នេះសិតតែរឿងនាង រឿងគេហើយមិនមែនរឿងយើងទេប៉ុន្តែយើងកំខឹងនឹងនាងណាឯសោះកំខឹងនឹងព្រួយកំខឹងនឹងពរាជាកំខឹងនឹងពួកកំខឹងអាណាទាំងអស់នេះកម្មយើងទេកម្មរបស់យើងទេហេតុបច្ច័យរបស់យើងទេយើងកំខឹងយើងកំតោចជនណាម្នាក់សោះក្នុងលោកផ្សាយមេតាគ្រប់គ្នាទាំងអស់ដល់ផ្សាយទៅព្រួយនឹងបាញ់បាញ់យកអត់ចេញបាញ់អត់ចេញ តែចេញបាញ់ទៅវាវិលមកស្ដេចផ្សេងវិញតែចេញលាក់គួយតហ្មងគួយនេះគួយអាត្មាអញមិនដែលតបមនុស្សទេហើយក៏មិនដែលតបអីទាំងអស់បើចង់បាញ់អាណាក៏បានដែរតែពេលនេះព្រួយចេះតបការពិតជនទាំងអស់នេះគ្មានទោសចាត់ទោសណាហើយព្រួយនឹងសំដែងកតញ្ញូធម៌បញ្ជាអំពីអ្នកអត់មានទោស ចិត្តព្រួញទុកអីទៅទៅសុំកមាទោសគេទៅចាប់ពីត្រឹមថ្ងៃហ្នឹងមកលែងជឿហើយលែងជឿនាងកណ្ដយាហ្នឹងហើយលែអស់ហើយប៉ុន្តែព្រះអង្គក៏អត់មានធ្វើអីដែរព្រោះលោកកាន់សិលដែរបើដល់ពេលខឹងមកចង់ដាច់សិលពេលហ្នឹងប៉ុន្តែលែងជឿហើយនាងហ្នឹងលែងជឿហើយមិននេះអុចអាលឯងយូរហើយឲ្យទៅសម្លាប់នាងសមាប្តីនឹងជារឿងអីតាមកពិនយើងនឹងចងគៀជាមួយព្រះវាមានទេ ធ្វើទៅចឹងអាហ្នឹងគេហៅគេហៅខឹងម៉ែឪមកត្រឡប់ឲ្យកូនតែមិនដឹងអីណាចឹងណាណារឿងហ្នឹងវាមានដែររឿងហ្នឹងនៅក្នុងលោកយើងហ្នឹងខឹងឯណាមកស្រណប់គ្នាដើរជាមួយកម្អោចដឹងចោលអីអើនាងសមោដីកម្អោចទៅដឹងអីមិនស្អីប៉ុន្តែគ្នាមានពីរពីរអតីតជាតិមកនោះវាត្រូវធ្លាក់ទៅលើខ្លួនវិញហើយដល់ទីផុតគេលែងជឿសម័យថ្ងៃមួយ តែទៅលេងប្រពៀតឲ្យសៀនណាបាត់ទៅ នៅ នាងសមាប្តីម្នាក់ឯងទៅអង្គុយខននៅលើប្រាសាទខាងលើនោះត្រឹម500មានអីឲ្យអាទុកមៀមកហ្មងអាទុកមៀមកដល់ចងណាត់ចងអីចាក់ហេងកាត់ពេញអស់ដុតឈុលដុតមកហើយដុតហើយដុតប្រាសាទមួយនាងនោះនៅលើមេឃនោះនៅឃើញណោយើងថ្ងៃហ្នឹងចប់ហើយណាត់ភ្លើងទាំងអស់មើលខាងក្រោមចដាលតំណាប៉ុណ្ណាភ្លើង ហើយវាំងដៃជំនាន់នោះសម្បូរទៅឈើប្រសាទមានឆែកជ្រុលនាំនេះចាប់ចម្រើនធေါ်ទាំងអស់ចោតទៅក្នុងភ្លើងនេះណាអស់អាយុក្នុងភ្លើងមកទៅកើតថាសួរទាំងអស់អត់សោះដឹងដំណឹងដល់ដៃអូតេនដៃអូតេនខ្ញាល់រំោមណាស់ប៉ុន្តែពេលនេះអញបើចឹងរកជនទុច្ចរិតមិនឃើញទេដូច្នេះគ្មានអាណាក្រៅអំពីក្រុមគណនាព្រៀមទេពួត វធបន្តដូចតទៅនេះតពិខានតវតងសម្ដែងប្រពុទ្ធមេដានោះតាមដាកៅនោះព្រះអង្គមិនបើកលោកឲ្យមនុស្សនរកកែរអសុរកាយទេវតាមើលឃើញបានអស់មិនទេបាទអញ្ចឹងបានថាព្រះជាម្ចាស់លោកមានអានុភាពគ្រប់គ្រាន់ដើម្បីនឹងធ្វើឲ្យមនុស្សយើងឃើញនឹង10ត្រង់នេះហ្នឹងណារឿងទេវតាចប់ ចូលចូលលើកឡើងពីវត្តទេសនាយកមកសម្ដែងក្នុងវេលាឱកាសដ៏ខ្លីមុនពេលប្រតិកម្មនេះនៅក្នុងថ្ងៃនេះគឺលោកច័ន្ទប្រធានក្រុមទាំងបងអស់គាត់មានតាមប្រធានយ៉ាងខ្លាជាមួយក្រុមទាំងតាមប្រទេសទៀត គឺជាសិទ្ធិនទានដើម្បីបង្ហើចូលកាន់វត្តរបស់ពួកគាត់ដើម្បីស្វែងនៅសិទ្ធិនទាននេះដល់ប្រតិភូសំឡាប់ពួកចំប្រតាក្នុងទីនេះហើយពេលនេះគឺលោកអាចារ្យអ្នកកម្មការនិងលោកគ្រូកម្មដ្ឋាន ក៏មានសម្ដៅជាចិត្តថ្លាចង់ឲ្យខ្ញុំពិចារណាថាជាបានសម្ដែងខុសខ្លះដើម្បីរំពេញនៅទៅសរសើរថែនៅក្នុងបុណ្យអង្គរៈនេះ នៅពេលនេះគឺផ្នែកខាងទីគឺកថាទៀតនេះក៏អត់លោបានយល់ដល់ហូតដល់បានយល់គឺដល់ហើយគឺហើយដើម្បីជាកលិការៈសំរួលដល់បរិស័ទក្នុងពេលនេះគុណកម្មជាគោរពទីកម្មខាងខ្លះគឺនៅក្នុងពេលនេះមានបរិយាបង្រៀនកម្ម ហើយនឹងរំលែកបាទក៏ទៅតាមប្រព័ន្ធដែលកម្មការក្នុងពេលនេះមានចំនួនច្រើនចឹងសូមបញ្ជាក់អំពីទៀតថាកម្មដ្ឋានម៉ាត់តើមានន័យថាម៉េចកម្មដ្ឋានមានន័យថាបាយមានន័យថាបាយចឹងគឺឧបាយមួយសម្រាប់ធ្វើឲ្យចិត្តស្ងប់ ព្រោះចិត្តយើងរបស់វាហ្នឹងវាអត់ស្ងប់វាអត់ស្ងប់សោះព្រះពុទ្ធប្រពោលថាចិត្តជារបស់ធម៌ហើយចិត្តធម៌ចិត្តនោះដែលអត់តែដូរញាប់ញ័រគឺបាទូលាទីបាសាទីបាបដៃណាស់គឺតែនេះចុះនឹងចិត្តនៅក្នុងតោ ឲ្យតែបានឃើញអ្វីឬអ្វីនេះគឺបន្ថយទុកនៅក្នុងចិត្តពីយ៉ាងសូមអាស្រ័យនៅដើម្បីការពារស្ដៅតិចសម្រួលដល់អេរិយាបទទាំង4ក្នុងរដូវប្រពុតធម៌វិន័យជំរុញនៅមគ្គហើយផលនឹងហើយសេនាសនៈទៀនគឺវានៅភេទជ្ជៈទៀននឹងបានអល់ការឲ្យនៅឆ្នាំ សម្រាប់ជាបារូបឬក៏ភេសជ្ជៈគ្រប់យ៉ាងតាំងអំពីទឹកដោះរាវទឹកដោះខាំប្រេងស្ករទឹកខ្មុំឬក៏ស្ករអំពៅជាដើមឬក៏ទឹកអត្តបានប្រគេនដល់ភិក្ខុសង្ឃនឹងរៀនធ្វើទានចំពោះព្រះសង្ឃនឹងទានមួយទៅទានមួយទៀតតែចាត់ចែងទូទៅដែលលោកហៅថាទានក្នុងបរិសោធន៍ ដែលមានបទបាលីក៏បានពោលថាអណ្ណំបាណំវត្ថំយនំយលាកនខំវលេបណំបាយាវតថំបតិបាយ៉ាងជានវត្ថោអេមេតកៈបានន័យថាទៀន10យ៉ាងគឺបាយទឹកសំពត់យានជំនិះការកម្រងគ្រឿងកអោគ្រឿងលៀបទីដេកទីសំណាអាស្រ័យនិងគ្រឿងប្រទីសម្រាប់បំភ្លឺមានទៀនមានចង្កៀងគោប៉ុណ្ណេះជាដើម ដែលយើងចាត់ចែងទូទៅ ដល់មហាជនមនុស្សម្នាក្នុងលោកទាំងអស់នឹងក៏ឈ្មោះហៅទៅទៀតដែរនឹងជាអង្គើនៃកសលទាំងអស់ដែលសម្រាប់ចាត់តម្លាយធ្វើឲ្យបានទីពឹងសម្រាប់ចែកយាយប្រព្រឹត្តក្នុងសង្សារវដ្តនេះព្រោះក្នុងពុទ្ធសាសនាលោកបានបញ្ជាក់ថាសត្វណាដែលមិនបានធ្វើទៀតកើតទៀតណាណាតែតែក្រ បានតែក្រអញ្ចឹងសូមលើកនិទានមួយដើម្បីបញ្ជាក់ឲ្យឃើញជាតួយ៉ាងនៃអានិសង្សនៃការធ្វើទានបណ្ឌបាទាននេះនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធទ្រង់ពលាមកសបត្តិទៅមកឯងមនុស្សទាំងឡាយមានអាយុដល់ទៅ20000ឆ្នាំបានអស់អាយុបានឆ្នាំ ពេលនោះព្រះបរមសាស្តាចារ្យនាំសង្ឃច្រើនពាន់អង្គធ្វើពុទ្ធដំណើរទៅកាន់ជនបទទៅដល់នគរមួយដែលមនុស្សម្នាទាំងឡាយតែមានសទ្ធាជ្រះថ្លាពេញអរធ្វើបុណ្យធ្វើកុសលនៅពេលដែលព្រះដ៏មានរធាហើយនឹងសង្ឃច្រើនមុនអង្គបានធ្វើដំណើរទៅកាន់ទីនោះ មនុស្សមលាមហាជនក្នុងស្រុកនោះឯងពុទ្ធបរិស័ទទាំងឡាយក៏រួមគ្នាដាក់បានធ្វើជាចង្ហាន់ប្រគៀងសំខាន់មកពេលចឹងទៅហើយក៏បានចាត់ចែងសម្រាប់ថ្ងៃស្អែកបន្តដូច្នេះមហាជនក្នុងស្រុកនោះតែចាំយកតែនិមន្តប្រសងតែទទួលដាក់បាតនឹងដោយផ្នែកដោយផ្នែកទៅតាមលទ្ធភាព ខ្លះក៏100អង្គខ្លះក៏50អង្គខ្លះក៏20អង្គតែច្រើនតាមលទ្ធភាពនៃខ្លួនរៀងរៀងខ្លួនទៅនិយាយអំពីមានបុគ្គលម្នាក់គាត់នឹងក្រណាស់ហើយចៅតុកតានិយាយអំពីពាក្យថាតុកតានេះយើងហៅថាបរោះទូរពុទ្ធជាវិធីរស់នៅរបស់គាត់ ជាអ្នករកទីគឺខ្ញុំទេបានតែមួយឆ្អែតព្រឹកមួយឆ្អែតល្ងាចខោអាវស្លៀកពាក់អន់ញាតិទៅផ្ទះរបស់គាត់ពុទ្ធបរិស័ទទាំងឡាយបើចង់ចូលក៏ទៅលូនចូលដែរដូចជាដំបូលទូកអញ្ចឹងតែចូលទៅដល់មាត់ទ្វារហ្នឹងត្រូវតែអង្គុយចុះហើយចូលទៅដេកទៅពីអ្នកដេកប្រពន្ធទៅនោះគេហៅទៅចៅទុក្កតាក្រណាស់ ពេលនោះមានលោកអាចារ្យម្នាក់ពន្យល់ហើយនៅកៅតុកតាគេធ្វើបន់គ្រប់គ្នាទាំងអស់គេចេះតែមានគេមិនខ្វះខាតតែតុកតាឯងឃើញតែរកអើយរកមួយថ្ងៃមួយថ្ងៃតាំងពីខ្ញុំស្គាល់មកហើយគ្មានបានតែធ្វើបន់ធ្វើកសលអីនឹងគេទៅវិញឃើញមានទៅណាឃើញនៅត្រឹមតែក្រនៅត្រឹមតែអត់នៅត្រឹមតែខ្វះ នេះមកពីអីថាមកពីជាតិមុននឹងទៅឯងមិនបានធ្វើទៀនធ្វើបំធ្វើកុសលបានពីជាតិនេះក្រដូច្នេះឥឡូវនេះគឺមហាជនគេធ្វើបំឡំឡំខ្លះគេយកលោក5អង្គ10អង្គ20អង្គ50% ចៅទុក្កតៈឯងគិតយកលោកមួយអង្គទៅអីធ្វើចង្ហាន់សម្រាប់មួយអង្គទៅអីដើម្បីនឹងបានផលទាននេះសោយទៅក្នុងអនាគតនឹងទេសូមអរវិក្រព្រោះជាតិនេះបានវិក្រមកអំពីយើងជាតិមិនបានធ្វើបុណ្យឲ្យទៀតចៅទុក្កតៈអង្គថាលោកអាចារ្យលោកអាចារ្យផ្ទះខ្ញុំសម្លឹងទៅវាគ្មានឃើញមានកក្នុងទៀនវាគ្មានឃើញមានម៉ាយក្នុងឆ្នាំសោះ អត់មហូបមហាមិននឹងលុនលោកយកទៅឆាន់អីហើយនឹងបានស្អីដាក់បាតលោកម្ល៉េះហើយខ្ញុំដូចជាអត់មានអីសោះហើយហ្នឹងអាបានគាត់ថាអោទៅតុកតាខ្ញុំអាណិតណែឯងណាអារឿងអត់នឹងមកពីវាអត់បានធ្វើបំពីមុនមកបានវាអត់អញ្ចឹង ហើយបើស្ទឹងជាចិត្តនេះឯងមិនប្រឹងធ្វើមិនប្រឹងលះបង់មិនប្រឹងរកមកធ្វើបន់ទេជាតិក្រោយឯងនៅតែក្រឯងនៅតែអត់អញ្ចឹងអញ្ចឹងទៅតែឯងទ្រាំតស៊ូបន្តិចទៅខំប្រឹងបន្តិចទៅឲ្យវាមានទីឡើងចៅទុកតៈបុកិតថាបើដូច្នេះខ្ញុំសូមទទួលមកអង្គយោសូមលោកអាចារ្យកប់ឈ្មោះខ្ញុំមកថ្ងៃស្អែកនេះខ្ញុំបានដាក់បាតលោកមួយអង្គ នឹងកំណត់ទុកក្នុងចិត្តអញ្ចឹងមកហើយលើចានលោកអង្គធម្មអង្គលោកបានជាកត់ដែរចេះគឺប្រហែលអញ្ចឹងទៅដូចច្រើនចេះកត់មួយអង្គអង្គទៅចាំណាយំពីទៅទុកតាពុទ្ធបរិស័ទទាំងឡាយពេលដែលត្រឡប់ទៅកាន់ភរិយាវិញក៏ប្រាប់ការពិតថាយើងត្រូវទៅបន់នឹងប្រសងមួយអង្គថ្ងៃស្អែកហ៎ អញ្ចឹងយើងទៅតែនាំគ្នាលៃលោកធ្វើការងារថ្ងៃនេះបញ្ចេញនៅសកម្មភាពឲ្យខ្លាំងក្លាដើម្បីបានអង្គខ្លះមហោបព្រាមខ្លះអីខ្លះយកមកធ្វើជាចង្ហាន់ដាក់បាតលោកថ្ងៃស្អែកគិតថាអញ្ចឹងហើយក៏នាំប្តីប្រពន្ធទៅធ្វើខ្ញុំទៅថៃធ្វើមកតានេះថ្ងៃនេះមិនដូចថ្ងៃមុនទេថ្ងៃមុនទៅកាប់អស់អញ្ចឹងទៅទៅអង្គុយទៅ ដល់នៅថ្ងៃនេះអត់ទេលើកបាត់ហើយដាក់បាត់ហើយលើកអាណាដាក់អាណាលើកបាត់ហើយកប់ទៅកប់មកប្រឹងស្វែងប្រពន្ធប្រឹងដល់ប្រពន្ធធ្វើកាយគេគិតទៅដាក់ប្រថៃឃើញផ្លែអញ្ចឹងក៏សួរតណែតៅទៅបតាពីថ្ងៃមុនមុនមកឯងមិនទៅក្លាហានអីពេកទេមិនទៅជាព្យាយាមអីពេកទេមកចុះថ្ងៃនេះក៏ប្រឹងប្រែងខុសធម្មតា បានចៅតកតតអោលោកសថីលោកសថីថ្ងៃស្អែកនេះខ្ញុំត្រូវទទួលដាក់បាតលោកម្អងឡើយហើយផ្ទះខ្ញុំវាឃ្លៀនស្អីសោះហើយទើបបានខំប្រឹងធ្វើខ្ញុំសថីថ្ងៃនេះក្រែងបានកខ្លះមហូបខ្លះយកទៅដាក់បាតលោកថ្ងៃស្អែកសថីក៏មានចិត្តជ្រះថ្លាចូលចិត្តអោចៅតុកតៈនេះក្រមែនប៉ុន្តែមិនមែនក្រចិត្តក្រកំណត់ឯណា ក្រទៅស្របក្រតែសម័នឯចិត្តកំណត់មិនក្រទេចំណៈនឹងសធាចំណៈលះបង់ចំណៈឲ្យទៀតម្ល៉េះហើយសថីនឹងសថីនេះនៅពេលដែលចៅតកតៈធ្វើការស្បែកហើយក៏ប្រាប់ថានេះចំណែកនេះនឹងខ្ញុំបូជាដល់កម្លាំងអ្នកដែលបានធ្វើការបម្រើការងារឲ្យខ្ញុំនេះមួយចំណែកហើយចំណែកនេះខ្ញុំសូមបូជាសេចក្តីជ្រះថ្លា ដែលអ្នកក្រប៉ុណ្ណឹងហើយព្រមធ្វើបន់នេះចំណែកនេះខ្ញុំសូមបូជាសេចក្តីជ្រះថ្លាបានពីចំណែកប្រថាងក4នាលឡើង8នាលហើយកៅតុកតៈពញ្ញាប្តីប្រពន្ធបានក៏បានគ្រឿងស្លអីសពសារពើចឹងទៅនាំគ្នាសบายអស់មកយកសบายចិត្ត តើយើងថ្ងៃស្អែកនេះបានឈើបឹងឈើកសោពេញដៃពេញជើងហើយព្រោះយើងមានកផងមានប្រដាប់ស្លផងប៉ុន្តែអត់មានបន្លែអត់មានត្រីព្រលឹមឡើងគាត់ឯងទៅទៅរកបន្លែយកមកស្លណាព្រោះគ្រឿងស្លយើងមានហើយហើយនិយាយអំពីកៅតុកតៈនឹងក៏សบายចិត្តណាទៅនឹងដល់បន្លែទេនឹងគេដល់ត្រីណាព្រោះត្រីក្នុងបឹង ហើយថ្ងៃត្រង់ចិត្តដល់ហើយគិតទៅបេះបន្លែដើម្បីយកមកឆ្លជាមួយនឹងគ្រឿងសម្លឯងហើយបើយើងនិយាយពីគ្រឿងសម្លមានតែអីមានតែអំបិលមានតែខ្ទឹមមានតែម្ហិចមានតែអីជីអញ្ចឹងទៅមានជ័យនឹងបានតែចឹងហើយវាមានបានថៃណាហើយដើរបេះបន្លែបដានឹងធៀនបដាខួចបដារំបដាសបាយបដាណាធ្វើបន់សបាយមែន ដល់កំពុងតែឈាមសបាយចឹងទៅនិយាយអំពីមានអ្នកលក់ត្រីតែពួកនេសាទអ្នកនេសាទនឹងក៏ជាកណេតែតុកតាហើយចុះឯងថ្ងៃហ្នឹងអីក៏សបាយខ្លែកម្ល៉េះអឺលោកហើយខ្ញុំថ្ងៃនេះសបាយណាស់បានធ្វើបន់ដាក់បាតលោកប៉ុន្តែមិនទាន់ដាក់ឯណាគឺមកបលាយទៅស្លហើយចុះអ្នកហៅបលាយទៅស្លហ្នឹងតើមានត្រីសម្រាប់ស្លទេអត់មានផង មានតែបន្លែហ្នឹងឯងគ្រឿងសម្លហ្នឹងឯងហើយចុះឲ្យលោកខណ្ឌអាមេទៅយកមកគ្មានទៀតគ្មានអីសោះយកឥឡូវចេះមកជួយដោតព្រៃខ្ញុំមកចាំដល់លក់រួយចាំខ្ញុំឲ្យខ្លះយកទៅឆ្លប្រគេនលោកទៅណាអានេះសบายចិត្តណាស់ក៏ដោតហ្មងបានបន្លែហើយដល់ទៅដោតលក់ដោតលក់ទៅអស់ព្រៃពីទូកហ្នឹងទៅតែទុកតៈគិតថាមិនចេះថែមការហ្នឹងបើដូចជាអត់ទៅទេចេះ ឥឡូវត្រីក្នុងទូអស់រលីងទៅហើយដូចជាលឺសូរមាត់គាត់តែនេះយកត្រីមួយត្រីពីរទៅអត់អត់ទៅទេដូចជាស្ងៀមស្ងាត់អីស្រួលម្លេះអមឡោះហើយក៏ប្រហើបនេះពេញនេះនេះសានេះបងឯងនិយាយប្រាប់ខ្ញុំថាចេះថាខ្ញុំមកដោតត្រីឲ្យឲ្យត្រីខ្លះយកទៅស្លតែឡើយនឹងត្រីវាអស់ហ่าទៅធ្វើមកទៅ ឯណាឯណាវិញណាមួយគិតដល់ពេលហើយចង្ហាន់ដូនម៉ោងយើងតាំងនឹងម៉ោង9ម៉ោង10ដែរពីចៅតុកតាខ្ញុំភ្លេចឡើងសបាយមួយភ្លេចឯងមកទៅដល់ចឹងហើយចុះខ្ញុំមានត្រីខ្ទឹមមកគូខ្ញុំកប់នៅដីសាច់ខ្ញុំថាទឹកអូវទេប៉ុន្តែឥឡូវចៅតុកតាឯងធ្វើប៉ុណ្ណោះអស់ត្រីវិទូឥឡូវទៅយកត្រីខ្ទឹមមកគូហ្នឹងណា ហើយនៅបានត្រីខ្ទឹមមកគូទៅមានអីស្រួលដែរចាំទៅយកទៅស្លោពេលនោះអស់លោកសាទៅជនដោយដោយអំណាចចិត្តជ្រះថ្លារបស់អ្នកក្រអ្នកដែលគ្មានព្រមនឹងមកខ្លាំងបានរំជើរំជួលដល់ឋានទេវតាក្តៅអាប្រស្នាដល់ព្រះអង្គ កាន់តើតក្តៅបានគិតបើមិនក្តៅរវល់កាត់នឹងរវល់ទៅវិញទេវតានឹងទេមនុស្សយើងបានគិតទេតើក្តៅក៏អាចពេញបានដល់ក្តៅបលាំងក្តៅឆ្ងល់សង្ស័យមួយរឿងអីចឹងអញ្ចឹងមកឃើញអថ្ងៃនេះដៅទុកតៈត្រូវធ្វើបន់ធ្វើកុសលជាមួយនឹងប្រពុតបើអញ្ចឹងអាត្មាអញទៅទៅចុះទៅជួយឆ្លោគាត់ចុះមកដល់ខែកាលាធ្វើជាបរិសម្នាក់ ហាក់ដូចជាស្គាល់គ្នាចាអណាថាណែចៅតុកតៈថ្ងៃហ្នឹងវាចូលតែឯងធ្វើបន់ដាក់បានលោកមែនអីថាមែនណាអញ្ចឹងខ្ញុំជួយចាត់បន្លែខ្ញុំជួយរុញរុញភ្លើងខ្ញុំជួយលាមកខ្ញុំជួយដាំបាយដាំទឹកជាមួយឯងផងបានទេថាមានអីយើងចេះតែចែកបន់ហ្នឹងទៅចាត់ចែងហ្មងចាត់ចែងបាញ់គ្រូឆ្អិនសពសារពើទៅបានបរោះនឹងប្រាប់តែណែចៅតុកតៈ ឯណាប្រសងដល់ម៉ោងមុនតែមុនលើកមកដល់អានេះរត់ធីងដល់ម៉ោងសบายណាមកពេលល្អបាយក៏មានសឡក៏មានអីត្រូវឆ្ពិនវាផងឆ្ងាញ់តិចអីតែចឹងសบายណាស់ក៏មិនដែរបានត្រូវឆ្ពិនហូបផងអស់ណាស់ត្រឹមច្បាអីល្អិតឡើយគាត់ព្រមបានបានតែស្ពិនមកគូមានដែរលេណានឹកទៅនឹងប្រគៀនប្រសងម្ដងជាខ្លាំងណាស់ ចិត្តនឹងវាលកដោយសោកមនោះនឹងខ្លាំងខ្លាមកក៏ដល់ជើងលោកអាចារ្យលោកអាចារ្យណាប្រសងខ្ញុំឆ្លោឆ្អិនហើយលោកអាចារ្យបាយខ្ញុំក៏ដាំរួចហើយមិនខ្វះទេលោកអាចារ្យលោកសំប្រសងហ្មងលោកអាចារ្យនឹងដូចជាភ្លេចគិតរឿងលោកទៅឲ្យមកតោចៅតុកតាឲ្យចៅតុកតាខ្ញុំភ្លេចខំទៅណាឥឡូវលោកយកអស់លីង មិនត្រីឆ្ពិនគេដើរលក់អស់រាហើយឥឡូវមកដល់លោកសង្ឃលោកចាទៅអស់លោកទៅទៀតហើយគាត់នោះលឺសូរទៅអស់លោកលែងលែងឈរដេកអានិលដោយត្រីក្រាញខ្ញុំយំហ្មងយំសែកហូយំអោលោកអាចារ្យលោកអាចារ្យប្រមូលខ្ញុំមកខ្ញុំធ្វើបន់ខ្ញុំមិនទាន់ចិត្តធ្វើបន់ឲ្យពួកខ្ញុំខ្ញុំធ្វើបន់ដល់តែខ្ញុំធ្វើបន់តានាគាត់ប្រសំឲ្យខ្ញុំ ឲ្យខ្ញុំដងកអីសពសារធ្វើឥឡូវវាទៅជាបានបាយបានទឹកវាទៅជាអស់លោកទៅវិញគាត់យំមកគាត់ទៅហូរយំស្រែកងោងងោងយកឈ្នះណៃលោកអាចារ្យនឹងបោតឲ្យចៃតុកតាឲ្យកុំកុំតូចចិត្តកុំខឹងខ្ញុំខ្ញុំភ្លេចឈឹងទៅណាអាងទៅលើម៉ងអត់តន់5អង្គ20អង្គ100អង្គចិត្តតែគាត់ឲ្យជាអស់ទៅចៃតុកតាឥឡូវចេះចៅទុកតាឯងសាកសំណាងនៃចោះ ណែប្រពុតជាម្ចាស់លោកនៅក្នុងកណ្ដកត់មិនប្រោបើកទ្វារសោះអត់ព្រមបើកទ្វារតាមឯណាតែយកអំពីស្ដៃខ្សែភ័យទៅឈរមុខក្នុងតរាគ្នាចាំទទួលបាតយកទៅដាក់បាយកតែនៅព្រះអង្គមិនព្រមបើកបាតសោះមិនព្រមបើកទ្វារឲ្យបាតចំណាប់សោះហេតែតកតឯងទៅសាមមើលឲ្យត្រូវមិនឯងដល់បានពីអញ្ចឹងមើលទៅលោកមក អានេះវាសូវតែនៅព្រះអញ្ចឹងបួងសួងអស់ហើយសពហែងអស់ទៅកៃចែកគេចែកឯកឋាននៅខាងតុកតាទៅណាអេខ្ញុំទៅផ្សងព្រេងបឹងខ្ញុំហើយខ្ញុំទៅទៅយកបាប្រពុតអីខ្ញុំស្បែកខ្សែភ័យយកបានថាឯងហៅបាយទឹកអីគ្មានស៊ីយ៉ាងហ៎តើបាបអីគេណាអំទៅទេចាញ់សាកមើលទេពួកវៀតណាមនោះមើលមិនឃើញគ្រាប់មិនក៏ដោយខ្ញុំសុំទៅហើយខ្ញុំជើញទៅហ្មង ចែកចែកទៅដល់កម្មចរាវពុទ្ធជាម្ចាស់បើគឺហុយបាតឲ្យបណ្ដោយយើងវិចៅតុកតៈបានបាតពុទ្ធដាច់កើតថៃថារីចៅតុកតៈឯងក៏បន់ព្រះម្លេះឥឡូវឯងឲ្យបានយើងយើងឲ្យមកពាន់កហបណៈភ្លាមណែដល់ពេញណាហេផងនេះឥឡូវបើមកពាន់ផង2000ដកលុយឲ្យយើងឲ្យតែឲ្យបាបបាបយើងមកអើចេះស្ដាច់ថៃថៃ តែគាត់ថាទៅទេឲ្យប្រមាណខ្ញុំយកដែរពួកខ្ញុំដែរបានធ្វើបំនេះទៀតហ្នឹងទៅម្ដងផងបើចង់អត់ទេខ្ញុំខ្ញុំទៅហើយទៅណែហ្មងនាំព្រះទៅយកអំពីមានស្ដាច់ផែនដីលើខាងចៅតុកតាស៊ីតកលែហើយម្លអស់លេហើយបានអីព្រះអង្គឆាន់ទៅហើយងាប់ហើយយ៉ាងនេះបើចឹងអញតាមមើលសិន ទៅទទួលចង្ហាន់ទៅទុកតើតាមមើលសាឡងមើលបាយហ្នឹងយ៉ាងម៉េចហើយបើថាយ៉ាងម៉េចយ៉ាងម៉េចមុនព្រះទៅវាំងវិញទទួលបន្តិចបន្តិចទៅទៅវាំងវិញព្រោះស្ដេចគិតផ្ទះដែរខេងឆ្ងាញ់ខេងមិនឆ្អែតហើយដល់ពេលពេលទៅទុកតៈមកទទួលលោកពុទ្ធបរិស័ទទាំងឡាយទេវតាដែលនិមិត្តនោះប្អិននោះបើកឆ្នាំងឡើងយករស់ទឹកនៅខាងតាមតឹង សិតអាហារទឹកទាំងអស់យកមកញាត់ទៅចូលឆ្នាំហ្នឹងមកចូលឆ្នាំដៃចូលឆ្នាំកឡោផុតទៅរស់ទឹកទាំងអស់គ្រាន់តែទៅដល់ធៀមសាភិជនយកអំពីផ្ទះតៃតុកតាព្រះដពួកហើយផ្ទាំងតលូនចូលហើយគិតថាម៉េចប៉ុន្តែដៃជះបារមីនៅប្រសាសដានឹងចិត្តចិត្តដារបស់តៃតុកតា ប្រពុតជាម្ចាស់លោកមុនយាងចូលទៅកំអោយអោនបន្តិចសាតែផ្ទះហ្នឹងសណ្ដោឡើងទៅលើត្មងចូលទៅគង់ក្នុងផ្ទះហើយផ្ទះហ្នឹងទៅជាខ្ពស់ហើយដល់ពេលចឹងទៅយកអំពីចៅតុកតាព្រោះតែបើកឆ្នាំងឡើងយកពីបាយនឹងឈ្ងុយផ្សាយពេញនគរទាំងអស់ក្រុងព្រះរាជ័យស្ដេចគ្រាន់តែធំក្លិនហៀទាំងមាត់ហ្មង អីឯងថាគេមិនសើណាណាឥឡូវវិញបាយគេគាត់ទៅបើកឆ្នាំងឡើងឯងហៀទឹកមាត់វាមិនដែរជួបប្រទេសមួយជីវិតហើយអីអស្ចារ្យមែនហ្មងបានស្វែងគុំប្រះបរមសាស្តាចារ្យមកប្រកងខ្ញុំព្រះអង្គដែលមកនេះមិនមែនមកដើម្បីទៀមទាឬក៏វៀតវៀនទៅទុកតៈទេ ទៅបង្គំមកនឹងក្រែងទៅទុកតៈនឹងអត់មានអីឆ្លោប្រគិនព្រះអង្គឆាន់ ខាងមុខគេខាន់បន្លែទៅទេហើយព្រោះផ្ទះហ្នឹងកណាមានអង្គហើយមានអបាយនឹងបន្លែហ្នឹងហើយតែតាមការពិតចង្ហាន់អាហារពុជនចៅតុកតាថ្ងៃនេះសូម្បីខ្ញុំរកណាជាមហាក្រាបពុំណៃបានជួបក្លិនហ្នឹងដែរអញ្ចឹងទូលគុំលាទៅតាមវាំងវិញណាទៅតុកតៈក៏ប្រគិនចង្ហាន់បិណ្ឌបាតនេះសពសារពើហើយព្រះអង្គលោកក៏បត្តានមោទនីហើយព្រះអង្គក៏យាងទៅវិញទៅតុកតៈ ទៅជូនព្រះទៅនិយាយអំពីសកៈទេវរាជពេលនោះលោកញ៉ាំហៅបឹងឲ្យកើតឡើងឃើញទាន់ចិត្តធៀមធៀមមកពេលដែលចៅតុកកម្មនៅប្រអិនចិនមកខាងក្រៅឆ្លងមើលអាកាសផ្ទះដៃខាងធៀមធ្លាក់គិលមកមកតណ្ហាធៀមនោះមិនធ្លាក់ទឹកទេធ្លាក់សុទ្ធតែមាសប្រាក់ រតនវត្ថុទិញដីទិញអង្គទិញអាងទិញផ្ទះចៅទុកតៈទាំងអស់ប្រពន្ធចៅទុកតៈអត់ចេញក្រៅហើយកូនអត់មានកន្លែងនៅវាសិតតែមានអក្យៈពេញទាំងអស់តែខុសពីដីចៅទុកតៈនឹងគ្លៀងនឹងមិនធ្លាក់ចំទេចំតែផ្ទះនឹងមួយណាចៅទុកតៈឡប់មកវិញប្រអិនក៏បាត់ទៅចៅទុកតៈឡប់នេះឃើញប្រពន្ធនៅក្រៅឯងមិនក៏មិននៅក្រៅចឹងមិនក៏មិនចូលផ្ទះ អីឯងឯងមើលផ្ទះយើងមកមានណែមានអញ្ចឹងមើលទៅឃើញស្រាប់តែមានប្រាក់កែមនីកែវត្តុទាំងអស់ចៅតុកតាទៅចុះញាតព្រះអីមកកើតច្រើនម្លេះក្នុងផ្ទះយើងពេញទឹកពេញដីពេញទៀនពេញអង្គតូចអង្គធំនេះគ្មានសេះសល់សោះដល់ចឹងយើងមិនដឹងយកទៅធ្វើអីព្រោះមិនដឹងវាបានស្អីដាក់ហើយមិនដឹងវាយកទៅទុកតាណាឥឡូវចេះខ្ញុំគិតថាយកទៅស្វាយស្ដាច់ទាំងអស់ហ្មងទៅ មិនឲ្យពិបាកហែទាំមិននឹងយាងយាងទៅដាក់ទេក៏ទៅថ្វាយអង្គមប្រះបរមសាអានក៏ថ្វាយអង្គមស្បាច់ខែនដីចេះស្ដាច់ដឹងរឿងហើយដឹងរឿងទុក្ខតៈមួយដែរតាមមកមើលហើយនោះតែមកថ្វាយអង្គមបកព្រះអង្គហើយលក្ខដឹងអីផ្ទះគឺអង្គមសុទ្ធតែមានហើយប្រាក់ព្រះអង្គធ្វើដឹងរួចទៅដោយបងបានឃើញហើយ ហើយខ្ញុំព្រះអង្គក៏មិននឹងយកវាទៅធ្វើអីអញ្ចឹងសូមថ្វាយព្រះអង្គទាំងអស់ហើយស្ដេចយករទេស500ទៅដឹកដឹកយកមកដល់ចាក់ចំកណ្ដាលវាំងទីពលានក៏ដូចភ្នំនោះហើយបានប្រជុំមន្ត្រីរាជការទាំងអស់ប្រាប់ថាណែប្រាប់សម្បត្តិនេះណាមិនមែនជារបស់កើតឡើងសម្រាប់យើងជាស្ដេចទេ ហើយក៏មិនមែនកើតឡើងសម្រាប់ជនណាក្រៅអំពីចៅទុកតៈឡើយដូច្នេះអ្នករាល់គ្នាសម្លឹងមើលតើមានផ្ទះសេដ្ឋីណាដែលគេលះបង់ចោលទេចៅផ្ទះសេដ្ឋីចាស់យើងត្រូវប្រគល់ផែនដីនឹងឲ្យគាត់ហើយតែងតាំងគាត់ឲ្យផ្លិតជាសេដ្ឋីនៅក្នុងនគរយើងព្រោះសម្បត្តិនេះសម្បត្តិរបស់គេហើយដល់អញ្ចឹងក៏ឃើញផ្ទះសេដ្ឋីចាស់មួយ វាអត់មានមនុស្សនៅមានប្រៃដុក ក៏ចាប់គាត់ជាប់យកទៅកាប់កាប់មកជាប់ណាក៏សិតតែមាសចេញក្តីមកណាទៅចឹងទៅមាសទៅលើមេឃផងមាសទៅក្នុងដីទៅទៀតសិតកំណត់ទាំងអស់គាត់ក៏คล้ายទៅជាមហាសេដ្ឋីនៅក្នុងជាតិនោះឯងហើយចាប់ដើមធ្វើបន់ធ្វើកុសលនោះគ្មានសង្កឹមចៃទេគិតទៅចង្ហាន់សម្បត្តិសេដ្ឋីកើតនឹងពីចង្ហាន់មួយបាទ មិនដងក្រណាក្រនោះក្រចន់ដល់ដាក់មកបាតនឹងដល់សោយទឹកក្នុងទេវតានេះអស់កាលយូរណាស់តាំងពីនោះរហូតទល់នឹងប្រពុតជើងត្រង់ពនាមសមណៈគោដមបានត្រាស់ដឹងឡើងក៏បានតកើតចិត្តគោលជាឧបថៈរបស់ប្រសរីបុត្រនឹង ឲ្យឈ្មោះហៅថាបណ្ឌិតកុមារ កូននេះប្លែកពីអូនគេទាំងអស់ព្រោះអ្នកចូលចាប់បរិសន្ធិនឹងម្ដាយនឹងចង់តែត្រីឆ្ពិនហ្មងព្រោះអានិសង្ឃត្រីឆ្ពិនណាចង់តែដាក់បានលោកហ្នឹងដល់កូននឹងកើតឡើងបាន7ថ្ងៃបាន7ឆ្នាំ បាន7ឆ្នាំឡើងតារាក៏ទៅសុំម៉ែឲ្យទៅបួសទៅជាបណ្ឌិតសាមណេរ ហើយ4ហ្នឹងអត់ទេ7ថ្ងៃធ្វើតែបន្តថៃឆ្ពិននឹងរបស់ចង់ធ្វើបន្តថៃឆ្ពិនធ្វើតែថៃឆ្ពិនហ្នឹងឯងហើយដល់តែពេលធ្វើហើយដល់ថ្ងៃទី7ផុតចូលថ្ងៃទី8ទៅបិណ្ឌបាតជាមួយនឹងប្រឧបជាហើយអាយុ7ភាសាតូចមួយដល់ធ្វើដំណើរដើរទៅបិណ្ឌបាតទៅទៅជួបនឹងជាងគេហៅអ្នកជន់ទឹកហ្នឹង ជន់លហាត់នាំទឹកចូលប្រាំទៅដល់សួរថាលោកគ្រូហើយចុះគេធ្វើអីនោះអានឹងគេជន់លហាត់ដាក់ទឹកហ៎ហើយចុះទឹកនឹងវាមានវិញ្ញាណទេអត់ហីទឹកអត់មានវិញ្ញាណមិនចេះមិនចេះទៅតាមតាមលហាត់ចូលស្រែបានណាណាអញ្ចឹងឲ្យចុះតម្រាំអាត្មាអញមានវិញ្ញាណអញ្ចឹងមិនគួរមិនទូមានចិត្តគិតអញ្ចឹង ដើរទៅទៀតដើរទៅទៀតទៅជួបនឹងជាងបាត់ព្រួយកំពុងធ្វើភ្នែកសង្ហេវយ៉ាងតូចមកខាងដើម្បីមើលផ្លែព្រួយបណ្ឌិតសំឯសួរថាបបិទ្ធអបិជាហើយចុះគេជាងគេធ្វើអីគេហ្នឹងអានឹងជាងបាត់ព្រួយអានឹងជាងបាត់ព្រួយគេគេបាត់ឲ្យតតបាញ់រូបដាច់ណាហើយចុះឈើនឹងវាមានវិញ្ញាណទេអត់ ឈើនឹងឈើដុំណាគេយកវាមកសក់មកចាំងមកឈូសទឹកតែខាងទឹករតូចទៅវាបិទធ្វើទៅជាប្រត់ព្រួយមែនតាមសំដីនឹងគិតទៀតដែរគិតថាសំបីតែឈើគ្មានវិញ្ញាណតើគង់នឹងគេបិទវាឲ្យតូចឲ្យស្រួលដល់ការបាញ់រោមបាន ចោតស្មាអញជាមនុស្សមានចិត្តមានកម្រិតមិនក៏មិនទូមានកាយវិការទូមានចិត្តឲ្យមានធម៌មានអាឲ្យស្ងប់ឡើងចិត្តយ៉ាងទៅទៀតតែមនោពុទ្ធង្គមាធម្មាមនោសេដ្ឋាមនោវិយធម៌ទាំងឡាយមានចិត្តលំមុនប្រសើរមកតែអំពីចិត្តសម្រាប់មកតែអំពីចិត្ត